បាទមានបងប្អូនយើងគាត់បានអឺបាទឆាតស៊ូហើយគាត់បានស៊ូតាម Telegram គាត់ឆាតមកស៊ូតាម account របស់ពូផ្ទាល់ក៏ស៊ូថាពូមិនបានមួយរយៈនេះរ៉ូណាល់ដូ និងមេស៊ីហាក់ដូចជាអឺធ្លាក់ទម្រង់លេងខ្លាំងនៅក្នុងវិស័យបាល់ទាត់ក៏ប៉ុន្តែបើនិយាយអំពីអឺការប្រកួតប្រជែងនៅនៅក្នុងវិស័យបាល់ទាត់រ៉ូណាល់ដូនិងមេស៊ីបើអានេះបើតាមទស្សនៈពូគិតទេណា បាទពូគាត់ថាឥឡូវនេះគឺចប់ហើយគឺបានន័យថាវាអស់ហើយបាទរជ្ជកាលរបស់រ៉ូណាល់ដូនិងមេស៊ីពួកគាត់បានពួកគាត់ទាំងពីរនោះគឺបានធ្វើឲ្យពិភពបាល់ទាត់រយៈពេល10ឆ្នាំជាងនោះគឺផ្ទុះក៏ក្រោកសម្រាប់ការប្រគួតប្រជែងគ្នាជាពិសេសគឺការប៉ះគ្នានៅអេស្ប៉ាញបាទនៅពេលដែលរ៉ូណាល់ដូលេងឲ្យរៀលម៉ាឌ្រីតហើយនៅពេលដែលមេស៊ីលេងឲ្យបាសេឡូណាបាទនៅពេលកំឡុងនោះគឺបាល់ទាត់គឺក៏ក្រោយខ្លាំងណាស់បាទគណៈពេលដែលពួកគេទាំងពីរនោះគឺបើលេងនៅក្លឹបធំដូចគ្នាហើយការប្រគួតប្រជែងបាល់ទាត់នោះគឺវាកាន់តែក៏ក្រោកដូចគ្នាទៀតយើងឃើញថាយើងគិតមើលថា ចំនួនបាល់ទាត់ដែលល្អមើលបំផុតគឺចំនួនបាល់ទាត់ដែលរ៉ូណាល់ដូនៅរៀលម៉ាឌ្រីដហើយនិងមេស៊ីនៅបាសេឡូណាតែបន្ទាប់ពីពួកគាត់ចាក់ចេញដល់បន្ទាប់ពីពួកគាត់ចាក់ចេញមកមករកក្លឹបថ្មីរៀងខ្លួនបាទបន្ទាប់ពីរ៉ូណាល់ដូទៅជួវិនទូសហើយចេញពីជួវិនទូសមកមែនយូហើយមេស៊ីក៏សម្រេចចែកផ្លូវគ្នាពីបាសេមកប៉ារីសអញ្ចឹងបានន័យថាពូគិតថាវាអស់ហើយបាទវាអស់វាអស់ពេលវាអស់ឱកាសដែលមេស៊ីឬក៏រ៉ូណាល់ដូគាត់ធ្វើឲ្យពិភពបាល់ទាត់ក៏ក្រៅម្ដងទៀតហើយពេលនេះបើទោះបីជា មេស៊ីឬក៏រ៉ូណាល់ដូ ទៅលេងក្លឹបណាក៏ដោយ បានន័យថាវាអស់ហើយបើវាអត់មានអីដែលត្រូវថាមើលទៅផ្ទុះក៏ក្រោកបើពុះកញ្ជ្រោលដូចការដែលគាត់លេងនៅក្លឹបចាស់ដូចអាមួយលេងនៅរៀលដូចអាមួយលេងនៅបាសេពីមុនគឺមិនទេបើពេលនេះគឺអស់ហើយយើងងាកទៅមើលមេស៊ីនៅប៉ារីសយើងគិតថាអូទៅដល់ទីនោះប្រជុំទៅដោយតារាជើងខ្លាំងខ្លាំងដូចណេម៉ាដូចអឹមបាប៉េដូចអេងហ្គែលឌីម៉ារីប៉ុន្តែសួរតែគុណភាពសួរតែការលេងរបស់គាត់ល្អដូចការនៅបាសេទេគឺអត់ទេ យើងមិនបាច់ឆ្ងល់ទេថាធម្មតាការវិវត្តនៃវ័យរបស់មនុស្សទាំងវ័យទាំងកម្លាំងទាំងបច្ចេកទេសហើយបើការលេងយើងដឹងហើយថាមេស៊ីគាត់ចាយពេលជិត20ឆ្នាំនៅបាសេអញ្ចឹងអ្វីអ្វីគ្រប់យ៉ាងគឺគាត់កើតឡើងនៅទីនោះទាំងការលេងការយល់ចិត្តបាទអ្វីគ្រប់បែបនេះថាគាត់គាត់គាត់សឹងទៅថាទុកបាសេដូចជាគ្រូសាទី2របស់គាត់ហើយអញ្ចឹងរាល់កីឡាករដែលគាត់លេងជាមួយនឹងគឺគាត់យល់អំពីការលេងវាច្បាស់លាស់ហើយ តែសួរថាដល់ពេលគាត់មកលេងក្លឹបថ្មីនៅប៉ារីសសួរថាគាត់លេងល្អដូចកានៅបាសេទេគឺមិនទេគឺខុសគ្នាឆ្ងាយបើខុសគ្នាឆ្ងាយមែនទេហ្មងវាហាក់ដូចជាខុសគ្នាដូចមេញដីអញ្ចឹងអញ្ចឹងបានន័យថាកុំឆ្ងល់ថាហេតុអីបានគាត់ធ្លាក់តម្រងលេងវាអត់អាចរក្សាតម្រងលេងបានដល់ទៅ10ឆ្នាំឬក៏20ឆ្នាំអីទេវាអស់ហើយវាអស់ត្រឹមហ្នឹងហើយដោយរ៉ូណាល់ដូអញ្ចឹងបើរ៉ូណាល់ដូគាត់បច្ចុប្បន្នជិតចូល37ហើយបើ36ឆ្នាំប្លាយហើយហើយកម្លាំងគាត់ក៏បានន័យថាថមថយបើលបឿនរបស់គាត់ក៏រៀងធ្លាក់ ហើយណាមួយបច្ចេកទេសរបស់គាត់ក៏អត់ដូចពីមុនដែរបើយើងគិតមើលទាំងការជំនន់នៅ Real Madrid បើគាត់អាចញាក់គាត់អាចទាញដល់ទៅ2 3ញាក់ដូច Messi អញ្ចឹងបាទគាត់អាចបើទាញដាច់2 3ផុយដល់ទៅពេលនៅក្លឹបថ្មីសួរថាធ្វើបានដូចមុននេះគឺមិនទេបាទមិនទេហើយបើបរិបត្តិបាល់ទាត់បច្ចុប្បន្ននេះគឺក្មេងៗជំនាន់ក្រោយចាប់ដើមវាយលុកម្ដងហើយបើដូចកលៀនអឹមបាប៉េអឺដូចហាឡាន់បាទសុទ្ធសឹងតែជាគេហៅថា រលកក្រោយបើច្រើនរលកមកអ្វីត្បិតតែពួកគេទាំងពីរនេះមិនទាន់បាទឈ្នះពានរង្វាន់បើឲ្យធំដុំដូចរ៉ូណាល់ដូនិងមេស៊ីក៏ពិតមែនប៉ុន្តែបាទគេហាក់ធ្វើឲ្យបាទន័យថាធ្វើឲ្យអឺតារាបាល់ទាត់បាទសកលសកលមុនដូចមេស៊ីដូចរ៉ូណាល់ដូនោះគឺកាន់តែរុញទៅបន្តិចម្ដងបន្តិចម្ដងហ្នឹងយ៉ាងយូរយើងវាយអស់ថា2ឆ្នាំទៀតបាទយ៉ាងយូរពូគាត់ថា2ឆ្នាំទៀតបាទ2ឆ្នាំទៀតគឺកាន់តែ ខ្សោយទៅខ្សោយទៅមែនទែនហើយបាទទាំងមេស៊ីទាំងរ៉ូណាល់ដូហើយបាច់ថាងបាទមកពីបាទក្លឹបនឹងខ្ញុំទៅមានកីឡាករល្អល្អអឺដែលបោះបាល់ឲ្យគាត់បើទោះបីជាមានកីឡាករល្អល្អដូចនៅក្លឹបចាស់ហ្នឹងក៏វាមិនវាមិនទៀតដែរបាទន័យថាពេលហ្នឹងវាវាប្រែប្រួលហើយបាទអាហ្នឹងវាតែងតែប្រែប្រួលវាតែងតែវិវត្តទៅមុខវាអត់អាចថិតថេរវាអត់អាចនៅជានិរន្តរ៍នេះទៀតបានទេអញ្ចឹងបានន័យថា រ៉ូណាល់ដូនិងមេស៊ីឥឡូវនេះគឺចាប់ផ្ដើមកាន់តែ បាទធ្លាក់បន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងហើយហើយយើងមើលថ្ងៃលេង Man U ប៉ះជាមួយនឹង Leicester មិនចឹងហើយសួរថារ៉ូណាល់ដូគាត់មិនបានគាត់មិនលេងដោយការជំនាន់គាត់នៅ Man U កាលពី10ឆ្នាំមុនបាទប្រហែល2006 2007 2008ហ៎មិនក៏គាត់មិនមិនលេងឲ្យល្អដោយការហ្នឹងទាំងលបឿនទាំងបច្ចេកទេសហេតុអីក៏គាត់មិនលេងដោយការហ្នឹងការហ្នឹងគាត់ក្មេងកម្លាំងរបស់គាត់គឺនៅ បាទល្អសន្ទុះរបស់គាត់គឺនៅស្ទុះបានគាត់អាចដេញគាត់អាចឡើងគាត់អាចចុះបានប៉ុន្តែបច្ចុប្បន្នគាត់មានវ័យ30ជាងហ្នឹងជិតចូល37ហើយអញ្ចឹងបានន័យថាលបឿនរបស់គាត់ក៏រៀងធ្លាក់ទៅតាមហ្នឹងដែរតែបើតែគាត់អនុវត្តបានន័យថាគាត់រក្សាការអឺវឹកហាត់ការថែរក្សាសុខភាពក៏ពិតមែនប៉ុន្តែ អាហ្នឹងវាធម្មតាធម្មជាតិវាទៅអញ្ចឹងហ្នឹងអញ្ចឹងថាពូក៏សោកស្ដាយពូក៏បើរៀងមិនសบายចិត្តដែរចំពោះទម្រង់លេខបច្ចុប្បន្នរបស់គាត់បើ Cristiano Ronaldo បាទគឺធ្លាក់ធ្លាក់មែនតើហ្មងមិនមែនថាធ្លាក់ហើយលេងលឺទេណាគ្រាន់តែថាវាអាចតែនៅក្នុងកម្រិតមួយដែលយើងមើលទៅលេងបានដូចគេដូចឯងតែគាត់ថាវាវាមិនដូចការមុនទេហើយពូពេញចិត្តតម្រង់លេងដែលគាត់ឡើងកប់ខ្លាំងហ្នឹងគឺការនៅរៀលម៉ាឌ្រីតបាទការនៅរៀលម៉ាឌ្រីតហើយមេស៊ីបាទឡើងកប់ខ្លាំងដូចគ្នាហ្នឹងក៏ការការនៅជំនាន់បាសេឡូណាដែរប៉ុន្តែបច្ចុប្បន្នគឺចប់ហើយបាទគាត់ទាំងពីរនាក់ហ្នឹងបាទតាំងពីហាឡែនមកបាទក្លុកនៅលីករបស់លំងជាមួយនឹងប៊ូនស៊ីដុកម៉ាន់មក តាំងពីបើកលៀតអឹមបាប៉េឡើងជើងមកគេថារ៉ូណាល់ដូនិងមេស៊ីកាន់តែទៅហើយបាទកាន់តែឃ្លៀតបាទឃ្លៀតទៅបន្តិចបន្តិចបន្តិចបន្តិចហើយមួយឆ្នាំពីរឆ្នាំទៀតបាទ38 39អាហ្នឹងគឺចាប់ដើមជ្រេមែនតើហ្នឹងហើយដូចមេស៊ីអញ្ចឹងសួរថារោគក្លឹបណាលេងឲ្យឲ្យល្អជាងប៉ារីទៀតបាទប៉ារីហ្នឹងគឺប្រមូលផ្ដុំឲ្យបាទកីឡាករល្អៗក្នុងមកកកគេហ្នឹងតែការលេងមើលទៅបាទវាអត់វាអត់ដូចការនៅបាសេទេ ចឹងបានថាវាចប់ហើយបាទបាល់ទាត់ឥឡូវបាទពីរនាក់ហ្នឹងបាទអញ្ចឹងយើងមានតែត្រៀមចិត្តបាទយើងមានតែត្រៀមចិត្តបើកចិត្តទទួលកីឡាករក្មេងក្មេងសកលក្រោយទុកជា idol ហើយទៅបាទដូច Haaland ដូច Kylian Mbappe ដូច Ansu Fati ដូច Marco Rashford បាទ Greenwood ហ្នឹងមិនបាច់ទេអានោះដូច Phil Foden ចុះនៃម៉ាពូនៃម៉ាឥឡូវ28ឆ្នាំតែបើនៃម៉ាបើបើបើបើឲ្យពូនិយាយ ដូចជាមិនឡើងលើហ្នឹងទេមិនន័យមកគឺប៉ុណ្្នឹងមិនធ្លាក់ហើយក៏មិនឡើងន័យមកគឺនៅតែប៉ុណ្្នឹងតែបើសួរថាហេតុអីបានន័យមកកម្រិតនៃការលេងបោះន័យមកមិនលើរ៉ូណាល់ដូហើយនឹងមេស៊ីន័យមកធម្មតាយើងឃើញការលេងរបស់គាត់បើលបឿនបើនិយាយពូនិយាយត្រង់បើលបឿនគឺមិនទេមិនជាណាស់ណាទេលបឿនតែគាត់ថាគាត់ប្រកែកលេង skill បើគាត់មាន style គាត់មាន skill បើដោយសារអីដោយសារគាត់បើមានដងអានឹងផងឲ្យគាត់នៅប្រេស៊ីលទៀតដល់ពេលអញ្ចឹងពួកសាំបាប្រេស៊ីលគេប្រកែកអារឿង skill អារឿង free style free អីហ្នឹង តែបើថាឲ្យល្អឲ្យឡើងលើកម្រិតនឹងបច្ចុប្បន្នឲ្យលើរ៉ូណាល់ដូលើមេស៊ីមិនទេណេម៉ាតែប៉ុណ្្នឹងទេអស់ហើយបើអស់ហើយវាយឡាប់ទីក៏ប៉ុណ្្នឹងដែរណេម៉ាហើយពូទោះទាយថាណេម៉ាមួយជីវិតណេម៉ានេះទោះបីជួននិវត្តគាត់ឈ្នះបាឡុងដរដែរអត់ឈ្នះដាច់ខាតហ្មងបាទណេម៉ាណេម៉ាបើសិនបើឈ្នះបាឡុងដរបានលុះត្រាតែណេម៉ាជួយឲ្យ PSG លើក UEFA Champions League អាហ្នឹងបានអាច បានអាចថាអាចនឹងមានឱកាសប្រជែងបាន តែបើថា ឆ្នាំនេះ PSG ធ្លាក់ នៅពានរង្វាន់ UEFA Champions League ទៀតចោលបាយណេម៉ាគ្មានអីត្រូវនិយាយទៀតទេនឹងនឹងបានពូនិយាយថាណេម៉ាអស់ហើយណេម៉ាបើនិយាយមែនទេទៅណេម៉ាទុនមកយើងមើលការលេងរបស់គាត់តាំងពីនៅបាសេមកហេតុអីបានណេម៉ាឧស្សាហ៍ទៅប៉ះគ្នាឧស្សាហ៍ទៅដួលដោយសារអីដោយសារគាត់ទុនកាលណាគាត់ព្យាយាមញាក់គាត់ព្យាយាមកឹបគាត់ព្យាយាម ទាញសួរថាគេគេគេបិទគាត់សួរថាគេឲ្យគាត់ទៅឯងបើទោះបីជាបាល់ទៅក៏គេឲ្យមនុស្សនៅដែរគេយកមនុស្សហើយ ខ្សែការពារឥឡូវឆ្លាតឆ្លាតហ្នឹងអញ្ចឹងគាត់ទុនអាទុនហ្នឹងឯងដែលធ្វើឲ្យលបឿនរបស់គាត់ហ្នឹងគឺมันអាចស្ទុះទៅមុខបានទេអញ្ចឹងបានថាលបឿនរបស់គាត់បើទោះបីជាគាត់ ប្រឹងយ៉ាងម៉េចទៀតវាអស់ហើយវាអស់ត្រឹមហ្នឹងហើយបើវាគ្មានអីនៅលើហ្នឹងទៀតទេបើចំពោះនៃបានចាំមកថាឥឡូវយើងគិតមើលតតារាឆ្នាំឆ្នាំពីមុនដែលយើងគិតថាជា legend នៅក្នុងពិភពបាល់ទាត់មាន Ronaldo មាន Messi មាន Neymar ឥឡូវមានអីទៀតឥឡូវនៅលេងបាន តែបើសួរថាឲ្យលេងល្អដោយផ្កាពីលើកមុនល្អទេមិនទេបើពូមើលទៅគឺកាន់តែធ្លាក់ទៅធ្លាក់ទៅហ្មងអារឿងវាយសិចអានឹងវារឿងផ្សេងអារឿងវារឿងក្រៅវាត្រូវតវាយហើយប៉ុន្តែសំខាន់ការលេងការវឹកហាត់ការថែរក្សាសុខភាពបើទោះបីជាប្រឹងប្រែងបើទោះបីជាហាត់យ៉ាងណាក៏ដោយក៏នៅតែប៉ុណ្្នឹងដែរដោយរ៉ូណាល់ដូដូចមេស៊ីអីចឹងអឺហាឡែនហើយនឹងអេមបាប៉េពូយកមួយណាពូយកអេមបាប៉េ ពពូហ្វែនវាតាំងពីដើមហើយអានតាកនោះ